សួស្តីខ្ញុំថ្ងៃនេះមានកម្មវិធី surprise surprise សម្រាប់បុគ្គលិកបន្ទាប់ពី covid ទៅរៀងស្ងាត់ឥឡូវនេះខាងចុងភៅទៅបញ្ចូលហើយខ្ញុំចង់ហូបកាហ្វេ តែអត់ចង់ឲ្យអត់ចង់ឲ្យខាង service គាត់ធ្វើតែចង់ឲ្យខាងចុងភៅធ្វើឥឡូវតួអង្គយើងនេះគឺមាន2នាក់ទី1គឺគ្រូគេឈ្មោះអាខាហើយកូនសិស្សគេបាទកូនសិស្សគេគឺឈ្មោះសាន បាទហៅងោលបាទបាទបាទ ហ្នឹងហើយឥឡូវសូមបងប្អូនចូលរួមទស្សនាទាំងអស់គ្នាឥឡូវនេះគ្រូចាប់ដើមបង្រៀនកុំឲ្យយឺតទេតោះចាប់ដើមមើលអស់គ្នាអូខេឥឡូវយើងចាប់ផ្ដើមហើយកំពុងតែចាប់ផ្ដើមបាទនេះខាងចុងភៅនេះគឺសក់មិនទាន់សិតទេតើជុំដល់នេះមិនទាន់បានធ្វើការស្រួលទេតែធ្វើកាហ្វេឲ្យខ្ញុំមកមកកែវសិនបាទនេះជាការរៀនអឺគាត់ខ្ញុំគិតថាអឺពេលខ្លះយើងចុងភៅ 4 10ឆ្នាំតែអត់ចេះឆុងកាហ្វេហើយឃើញឃើញឃើញចាប់ដើមចេះក្តៅហើយបើបើភ្លើងបើភ្លើងនិយាយវាដុតខ្ជុំរាប់រយអង្សាអត់ក្តៅហើយដល់ធ្វើកាហ្វេដាក់ភ្លាមមកលាកដៃភ្លាមអញ្ចឹងកុំគិតថាការងារឃើញគេធ្វើបានយើងធ្វើបានដែរបាទមិនងាយស្រួលទេគ្រូបង្រៀនបាទគ្រូបង្រៀនឲ្យច្បាស់គ្រូណាបាទប្រាប់ឲ្យច្រើនបាទគ្រូចាចាប៉ុណ្ណឹងហើយគ្រូបង្រៀនគ្រូបង្រៀន เลเซอร์ไปข้างหน้าข้างไหนเจ๊เหมือนชมชมชมอ่ะชมอ่ะโอเคโอเคโอเคไหน bạn đấy bạn cái vé mời mời thịnh នេះ double espresso បងមើលទៅរឿងតំណងដែរប៉ុន្តែវាខ្វះអាជាតិគ្រីមវាពីគួរមានគ្រីមវារៀងលឿងជាងនេះມັນឆ្ងាញ់ចាបងចាប៉ុន្តែនេះមេរៀនទី1អត់អីទេសារឯងចាំទៅជួបគ្នានៅ Facebook ទៅអរគុណហ្នឹងឯងជាជាការគិតបើយើងមើលទៅថាយើងឃើញគេធ្វើហើយយើងគិតថាយើងធ្វើបានខ្ញុំជឿថាមនុស្សភាគច្រើននៅក្នុងសង្គមជាពិសេសអ្នកដែល មានទម្លាប់ធ្វើការយូរឆ្នាំដែលគិតថាខ្លួនឯងមានបទពិសោធន៍យូរឆ្នាំហើយមិនស្ដាប់គេមិនស្ដាប់ឯងដូចខ្ញុំបានបង្ហាញនៅវីដេអូខាងដើមចុងភៅគាត់ធ្វើការងារយូរហើយប៉ុន្តែគាត់អត់ដែលធ្លាប់ធ្វើកាហ្វេទេអញ្ចឹងកាហ្វេវាជារឿងមួយដែលការងារសាមញ្ញសម្រាប់បុគ្គលិកខាងផ្នែក service ហើយ នៅពេលដែលយើងឲ្យចុងភើដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំមកធ្វើបានដឹងថាអូមានមានភាពលំបាកគាត់ធ្វើបន្តិចលាកដៃហ្នឹងហើយអញ្ចឹងអឺវីដេអូនេះខ្លីទេគ្រាន់តែចង់ឲ្យបងប្អូន នៅបើកចំហចិត្តចំហកាយដើម្បី open for new learning តាំងក៏ពិតនៅពេលដែលយើងសួរខ្លួនយើងថាតើយើងគួររៀនអីទៀតមានរឿងច្រើនដែលយើងអាចរៀនបានហើយក្នុងឆ្នាំ2020ដែលកន្លងផុតទៅ រយៈពេលបន្តិចទៀតនេះហើយនៅឆ្នាំ2021 22ហើយអាចថា23អ្វីដែលអ្នកទាំងអស់គ្នាគួរតែ invest ដែលគួរតែបណ្ដាក់ទុនគឺបណ្ដាក់ទុនលើខ្លួនឯងបណ្ដាក់ទុនលើខ្លួនឯងឲ្យខ្លួនឯងមានចំណេះដឹងកាន់តែច្រើន ជាងមុនកាន់តែល្អជាងមុនហើយធ្វើការងារកាន់តែបានប្រសើរជាងមុនលឿនជាងមុនបាទហ្នឹងគឺជារឿងដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចយកទៅពិចារណាហើយអាចអឺឆ្លោះបញ្ចាំងលើខ្លួនឯង បន្តិចម្ដងបន្តិចម្ដងជារៀងរាល់ថ្ងៃហើយយើងចាប់ដើមធ្វើការកែប្រែបាទសូមអរគុណដែលបានតាមដានទស្សនាវីដេអូៀបខ្លីៗប៉ុន្តែខ្ញុំគិតថាវាបានផ្ដល់អត្ថន័យសំខាន់ដើម្បីបញ្ជាក់ថាមនុស្សនៅពេលដែលយើងអត់រៀនគឺអត់ចេះមែនបាទអរគុណ